នាងថាតាំងពីនៅក្មេងដឹងយ៉ាងម៉េចអឺឃើញលោកស្រឡាញ់លោកទៅបាបអត់អឺបាបវាមានស្រឡាញ់វាមានន័យច្រើនស្រឡាញ់ក្នុងការរាប់អានហៅថាពុតតសេនេហៈឧទាហរណ៍អញ្ចឹងណា មានអ្នកខ្លះឃើញលោកចឹងទៅស្រឡាញ់ដូចកូនណាមើលទៅដូចអឺភិក្ខុមួយអង្គលោកលោកដើរតាមព្រៃហើយដល់លោកអត់ចង្ហាន់ដល់អត់ចង្ហាន់ទៅលោកមិនអាចឆាន់របស់អីសូម្បីតែផ្លែឈើជ្រុះអីគេអត់ប្រកេនវាខុសអាតន្តបនៈសិក្ខាបទអឺ គេអត់ប្រកេនអញ្ចឹងលោកមួយឆាននេះទោះបីជាក្នុងកាលក៏ដោយ ពេលព្រឹកក៏ដោយដល់អញ្ចឹងទៅលោកអស់កម្លាំងលហិតលហៃមែនទែនក៏លោក សម្រាកនៅក្បែរដើមស្វាយផ្លែផ្លែស្វាយជ្រុះព្រាតពេញហ្នឹងលោកអត់ឆានទេហើយបាសក់ម្នាក់ហ្នឹងគាត់ឃើញលោកចឹងទៅក៏មាន ចិត្តអាណិត ស្រឡាញ់លោកនៅក្នុងពាក្យហ្នឹងលោកថាពុតតសេនេហៈមានន័យថាស្រឡាញ់លោកដូចកូនចឹង ហ្នឹងដូចកូនអញ្ចឹងចឹងទៅក៏គាត់ដឹងវិន័យដឹងអីគាត់យកផ្លែស្វាយយកទៅពូតយកទឹកច្រោះអីទៅធ្វើភេសជ្ជៈប្រកេនលោកលោកឆាន់ហើយក៏វាអត់មានកម្លាំងដើរទេគាត់អ៊ីវលោកទៅទៀតលោកក៏ពិចារណានៅលើខ្នង បរោះនឹងថាបរោះនេះមិនមែនជាឪពុកអញមិនមែនជាញាតិអញមិនមែនជាអីទាំងអស់ប៉ុន្តែហេតុអីបានគាត់យកចិត្តទុកដាក់នឹងអញម្លេះ បានថាអូប្រកាសជាគាត់ជ្រះថ្លានៅក្នុងភេទហ្នឹងហើយដោយគាត់សម្គាល់ថាអញមានសិលបរិសុទ្ធដូច្នេះអញមិនគួររស់នៅដោយសេចក្តីប្រមាទហ្នឹងហើយអញ្ចឹងទៅក៏លោកពិចារណាធោះហើយសម្រេចព្រះរហន្តនៅលើខ្នងគាត់នោះហ្នឹងហើយហើយក៏ប្រតិពានទៅហ្នឹងហើយអឬក៏ដូចជាអឺវិន័យវាស័យតេសៈអញ្ចឹង ដែលនៅ7ឆ្នាំលោកប៊ូហើយលោកទៅ នៅព្រៃឆ្ងាយហើយលោកវែងផ្លូវទៅ ជួបបរោះម្នាក់ សួរផ្លូវទៅបរោះនោះគាត់ថាឃើញលោកហ្នឹងគឺអាសេចក្តីស្រឡាញ់ហ្នឹងកើតឡើងថាដូចជាកូនអញ្ចឹងមិនមែនត្រឹមតែជាអុលអញ្ចឹងទេដឹកដៃលោកទៅ នោះ អាកន្លែងហ្នឹងនៅនោះជូនទៅដល់ដល់ទៀតអញ្ចឹងស្រឡាញ់អញ្ចឹងអញ្ចឹងដោយរាប់អានហៅថាមេត្តាវាមិនមែនជា អីទេបើស្រឡាញ់ចង់បានធ្វើប្តីអាហ្នឹងរឿងផ្សេងបើបើត្រឹមតែវាស្រឡាញ់នៅក្នុងចិត្តក៏វាត្រឹមតែជាលោភៈកើតមកភ្លេមទៅទៅហាមមិនបានចិត្តហ៎សម័យព្រះមានអ្នកស្រឡាញ់ព្រះអង្គដែរនោះដូចនាងវិខុនៃអង្គុយអង្គុយឃើញព្រះអង្គចឹងទៅហើយចិត្តជាធម្មជាតិដែលកើតពីបច្ច័យប៉ុន្តែយើងហាមអាណាដែលវាជា អាសវៈធំធំដូចថាហួសព្រំដែនណាបើត្រឹមតែមកចិត្តនឹកចិត្តអីវាទៅហាមមិនកើតបើអត់ដើរតាមដានចិត្តហ្នឹងផងហ្នឹងហើយចឹងបានបួសដំបងព្រះអង្គហាមអាណា ធំធំអាសខាបតណា ធំធំកុំកុំកឡងអាហ្នឹងចិត្តអត់តន់និយាយឯងចិត្តទុករៀនទុកវឹកហាត់ក្រោយទៅបួសភ្លាម ប្រាប់អាណាធំធំកុំឲ្យខុសអាធំធំសិនណាតូចតូចនឹងចាំរៀនកម្មដ្ឋានឯក្រោយ បើត្រឹមតែស្រឡាញ់ទៅនិយាយអីរឿងលើកស្រឡាញ់លោកលោកនឹកស្រឡាញ់គេដែរបើថៃហើយយើងឥឡូវបើថាលោក ណានឹកស្រឡាញ់គេមិនដឹងមិនហ្នឹងសម័យប្រាដែលស្ដាប់រឿងពិខុបាយប្អូមឯងគណាស្ដាប់ឥឡូវយើងគិតមើលនឹកគេតបាយហ្នឹងហើយលឺល្បីថានាងនឹងស្អាតហើយដល់ពេលនាងឈប់ធ្វើរបររោស៊ីខាងផ្លូវភេទហ្នឹងទៅ នឹងសម្រាប់គុណធម៌ជាសោតាបណ្ឌបុគ្គលឃើញណាវារាងកាយរឿងផ្សេង នៅពេល ដែលដែលយល់ត្រូវមកវិញឃើញសម្រាប់គុណធម៌អត់មានអារឿងអញ្ចឹងថាអតីតកាលស្អីស្អីទៅស្អីស្អីទៅឃើញប៉ុន្តែយើងដល់មានប្រវត្តិអញ្ចឹងពុំនៅនិយាយដើមគ្នាបេបបែបពេញនោះមែនទេធ្លាប់រស់ស៊ីផ្លូវភេទអីចេះចេះចេះចេះទុបីមកថ្វាយខ្លួនថ្វាយអីមិនសួរនៅពេបឡើយទេតែព្រះអង្គអត់ទេព្រះអង្គថាកើតនៅក្នុងភក់ជ្រាំមិនក៏ដោយតែលូតផុតមកដូចផ្កាឈូកអញ្ចឹង ឲ្យតម្លៃមែនតើយើងជួនកាលយើងអត់អនុគ្រោះឲ្យគ្នាអ្នកខ្លះនិយាយអូអានឹងអត់ប្រយោជន៍ទេពីមុនហ្នឹងអ្នកលៀងឡានឲ្យអញតាប៉ិនអត់គិតថាគេអុកញ៉ាបាត់អត់ព្រមអត់ព្រមឃើញអាបច្ចុប្បន្ននេះទេគឺឡើងដល់ណាបាត់នៅនៅហេឯងនេះនឹងទ្រុយទ្រុយនោះហ្នឹងត្រូវដឹងថាយើងមនុស្សនៅក្រោយយើងមកគីឡូឥឡូវគេរត់ទៅមុខយើងបានអត់ដឹងថាគេខ្លាំងនៅលើកអតីតកាលគេនោះអានឹងកើតទេពីមុនអាមិនកើតពីមុនប៉ិនសួរឥឡូវវោះឥឡូវ ចឹងបែកគ្នាមួយឆ្នាំត្រូវឲ្យតម្លៃគេសារឡើងវិញកុំប៉ុន្តែយើងច្រើនចងចាំអាគេពីមុនមែនទេចងចាំថាដូចថាយើងធ្លាប់ឈ្នះគេយើងធ្លាប់ប្រកែជាងគេជាពិសេសចាស់ចាស់យើងនឹងចង់ហ្មងអាក្មេងគេរៀនដល់ណាក៏នៅតែអញគ្រាន់បើជាងវាដែរមែនទេណាកើតមុននឹងកុំច្រឡំកន្លែងហ្នឹងហ្នឹងហើយហើយមានពេលខ្លះយើងគ្រាន់តែចាស់ជាងគេមួយឆ្នាំទៀតទៅពិតមែនប៉ុន្តែយើងអត់រៀនទេ គេមួយឆ្នាំហ្នឹងគេទៅរៀនរហូតគេទៅធ្វើនេះគេទៅធ្វើនោះ មានន័យថាវិជាគុណរបស់គេហ្នឹងមែនតើមនុស្សមិនបាច់ដល់មួយឆ្នាំជាងការបែកត្រឹមតែ3ខែក៏គួរនឹងវិនិច្ឆ័យខុសពីមុនដែរតែ3ខែតែគេតាណោះគឺគេអភិវឌ្ឍខ្លួនគេអាចអាចខុសមុនដែរហើយយើងជាងកាលចាំតែគេអន់ពីមុនហ្នឹងមិនមែនទេជាងកាលចាំអារឿងភាពខ្លាំងរបស់គេពីមុនក៏មិនមែនដែរជួនកាលខ្សោយវិញហើយក៏មានដែរហ្នឹងហើយប៉ុន្តែ វាអត់ទៀងទេធ្លាប់ស្ដាប់ទេតែគាត់ថាភាកច្រើនស្ដាប់លោកម្ចាស់គឺនៅលោកម្ចាស់សន្តានីពីការអប់រំដូចថារបៀបដឹកនាំរបៀបអឺតេតើមនឹងយើងធ្វើតាមប្រពៃណីធ្វើឲ្យលោកម្ចាស់គាត់ថាអរគុណលោកម្ចាស់គំនិតរបស់លោកម្ចាស់គឺល្អបើសិនជានៅក្នុង សង្គមយើងមានប្រសងច្រើននៅតាមសង្គមតាមសហគមន៍មានគំនិតយោបល់ល្អដោយលោកម្ចាស់ប្រហែលជា សាសនាពុទ្ធយើងនឹងទីចូលទៅនឹងបានល្អច្រើនបាទអឺថ្មក៏សង្ឃឹមថាអ្នកបួសថ្មីថ្មីសម័យក្រោយឈាមថ្មី បើអ្នក ដែលជាប់ ពីមុនមកហើយយើងពិបាកលៀងបន្តិចប៉ុន្តែ សម្រាប់អ្នកថ្មីថ្មីថ្មគិតថានឹងមានអ្នកដោះ ព្រោះទីមួយក៏អត់តន់ជាប់ទម្រង់ច្រើនទេហើយក៏មិនតន់បានជាប់ជាមួយណាមុខរបរចិញ្ចឹមជីវិតខុសនឹងដែរមកដូចព្រះអង្គឡនសឡុងអីឥឡូវលោកខ្លាយជាគ្រូបរិញ្ញាបត្រធម៌ហ្នឹងតាមពិតពីមុនគ្រូរបស់លោកអ្នកអូមអាមហ្នឹងហើយហើយលោកត្រៀមនឹងស្នងតំណែងគ្រូលោកហ្នឹងហើយលោកធ្លាប់និយាយដែរដល់ពេលស្ដាប់អាត្មាទៅលោកថា ដូចត្រូវផ្ទះបាញ់កដាលក្បាលអញ្ចឹងណាដូចវាភញាក់អញ្ចឹងទៅលោកក៏រៀនឡើងលោកបរៀនអភិធម្មលោកមានទៅបរៀនរឿងអូមអាមនឹងស្អីទៀតអត់ទេអញ្ចឹងទី1ដែលអាត្មា សង្ឃឹមដល់សាមណៈហៅថា next generation ហ្នឹងដូចអាត្មាធ្លាប់និយាយថាអាត្មានិយាយទុកឲ្យហើយបរៀនទុកឲ្យហើយបើមនុស្សសម័យនេះកែមិនកើតទេទុកឲ្យមនុស្សសម័យគយកើតមកដូចថាគូក្បាលនៅស្អាតណា